ដាក់ attention បានទៅខាងក្រុមហ៊ុន Facebook ដើម្បីឲ្យគេទទួលស្គាល់បាទថា account របស់យើងគឺជា account ពិតប្រាកដតែឥឡូវយើងចូលខាត់ពេលយូរយើងចូលទៅកាន់ Facebook របស់យើងមកឥឡូវថានេះខ្ញុំសូមបង្ហាញអំពី Facebook មួយដែលខ្ញុំអត់ទាន់បានបញ្ជាក់ជាមួយនឹងអត្តសញ្ញាណប័ណ្ណជាមួយនៅខាងក្រុមហ៊ុន Facebook បាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបងប្អូនចូលមកក្នុង account Facebook ទាំងមកបាទនេះគឺយើងមានពាក្យ account បងប្អូនចុចខាងនេះមក ស្ដាំហ្នឹងបាទបន្តមកទៀតបងប្អូនយកពាក្យ setting បាទយើងយក setting មួយទៀតតាមប្រទេសរឿងរត់ចូលដល់ account personal របស់យើងអញ្ចឹងណាបាទអញ្ចឹងបងប្អូនចាំបន្តិចមកវារឿង slow បន្តិចបាទបន្តមកទៀតយើងអាចចូលមកកាន់នៅកន្លែង account setting នេះអញ្ចឹងយើងមើលពាក្យថា identity confirmation យើងចុចលើពាក្យ view បាទ អញ្ចឹងតែយើងអត់ទាន់បានដាក់អត្តសញ្ញាណប័ណ្ណអញ្ចឹងណាបាទដូចបងប្អូនបានឃើញអញ្ចឹងបន្តមកទៀតនេះគឺថ្មីតែម្ដងបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាទៀតបងប្អូនអាចចុចពី get start នេះមកបាទបន្តមកទៀតគេមាន3 option ដើម្បីឲ្យយើងជ្រើសរើសបាទជាទូទៅ សម្រាប់បងប្អូនដែលគាត់ book page book អីហ្នឹងហើយគាត់ចង់ការពារ account របស់គាត់ឲ្យវារឹងមាំបាទឲ្យរឹងមាំគឺយើងចុចយកទី1នេះមកបាទស្បែកខ្ញុំក៏យកយកទី1ដែរបាទ ចេញចុចយកទី1បន្តមកទៀតដល់កន្លែងនេះបងប្អូនចុចពាក្យ country ចុចលើវាមួយមកបន្តមកទៀតយើងសិតទៅរកប្រទេសកម្ពុជារបស់យើងយើងរកមួយមួយនេះគឺប្រទេសកម្ពុជារបស់យើង បាទបន្តមកទៀតគឺយើងចុចពាក្យ get start បាទបន្តដល់កន្លែងនេះគឺវាសួរយើងថា yes ឬក៏ no បាទយើងចុចពាក្យ yes មក បន្តមកទៀតមកដល់កន្លែងចំណុចនេះវាឲ្យយើងមាន2 option បាទអញ្ចឹងបងប្អូនចុចយកអាទី1នេះមកយើងអាប់ឡូតជាមួយនឹងអត្តសញ្ញាណប័ណ្ណយើងហើយយើងចុច next បន្តទៀតមកដល់កន្លែងនេះវាឲ្យយើងជ្រើសរើស scan តាមរយៈទូរស័ព្ទដៃឬក៏យើងបើកទៅក្នុង browser របស់យើងដើម្បីយើងអាប់ឡូតរូបថតអត្តសញ្ញាណប័ណ្ណរបស់យើងដែលយើងបានថតទុកណាបាទ ឬក៏យើងកាត់ឬក៏យើង design ឲ្យទប់បាទអញ្ចឹងយើងចុចចូលទៅក្នុងអាទី1នេះមកទី2នេះមកបាទបន្ទាប់យើងចុច next បន្តទៀតមកដល់ត្រង់ចំណុចមួយនេះដែរគឺវាមាន option ជាច្រើនអ្វីយើងជ្រើសរើសវាមាន passport មាន driver license មាន ID card ហើយនឹងមាន marriage certificate យើងចុចមើលបន្តទៀតមកបាទអញ្ចឹងនៅក្នុងទាំងអស់នេះបើសិនជាបងប្អូន មានមួយណា គឺយើងអាច upload មួយនឹងបានដូចគ្នាបាទអញ្ចឹងណាបាទ អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំយកទី3 National ID card បាទយើងចុចលើវាមួយយើងចុចនិចបន្តមកទៀតមកដល់កន្លែងតម្រង់នេះ គឺវាឲ្យយើង upload ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងឥឡូវខ្ញុំ upload សាររបស់មួយយើងចុចពី upload បន្តមកទៀតយើងទៅរកឯកសាររបស់យើងត្រូវ upload បាទឥឡូវខ្ញុំសូមយកឧទាហរណ៍ ឧទាហរណ៍មួយបាទមើលវាចេញយ៉ាងម៉េចវិញបាទបាទអញ្ចឹងបើសិនជាយើងជឿឬអត់ត្រូវទំហំទេគឺវាអត់ឲ្យទេបាទនេះទំហំរបស់វា យើង ទៅ design រូបយ៉ាងម៉េចដើម្បីឲ្យឲ្យដូចខាង Facebook ដែលគេចង់បានណាបាទមាន1500ហើយនឹងគុណនឹង1000 pixel បាទនៅក្នុងទំហំវាបានយើងដាក់ទៅបានតោះឥឡូវបើសិនជាបងប្អូនអត់មានកុំព្យូទ័រឬក៏ពិបាកក្នុងការ រកគេអីបងប្អូនអាចខមមិននៅ ខាងក្រៅមកឬក៏ផ្ញើសារមកកាន់ខ្ញុំមកខ្ញុំនឹងកាត់អត្តសញ្ញាណប័ណ្ណនឹងឲ្យត្រូវនឹងទំហំរបស់ Facebook ដែលគេទទួលយកនៅអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានកុំព្យូទ័រយើងបើកចូលទៅក្នុងកម្មវិធីរបស់យើងមកហើយយើងឧទាហរណ៍ថានេះគឺជាយើងយកជាផ្លូវការអញ្ចឹងណាដូចជាអត្តញ្ញាណប័ណ្ណយើងយកជាផ្លូវការបាទអញ្ចឹងយើងចុចទៅលើអត្តញ្ញាណប័ណ្ណនឹងមួយ ឬមួយចេះឬមួយចេះមួយទៀតបងប្អូនចុចទៅលើកន្លែង upload ដំណងទៀតមកចុចពី upload មួយបន្តមកទៀតបងប្អូនចុចទៅចូលក្នុងអតញ្ញបានណាមួយដែលបងប្អូនចង់ដាក់ណាបាទអញ្ចឹងអតញ្ញបានមួយនេះគឺយើងដាក់ទៅវាអត់ឲ្យទេបាទគឺវាអត់ឲ្យទេអញ្ចឹងយើងចុចទៅលើម្ដងទៀតតមកទៀតយើងចុច computer ចុចមកឆ្វេងមួយទៅលើវាតមកទៀតយើង right click មកស្ដាំហើយគឺយើងយកពាក្យ edit នេះបាទ edit អញ្ចឹងគឺវានឹងចេញទំហំនេះឲ្យវាតូចវាអញ្ចឹងដែរមិន Facebook វាអត់ឲ្យអញ្ចឹងណាអញ្ចឹងបងប្អូនសម្រាប់នៅក្នុងកុំព្យូទ័របងប្អូនយកពាក្យ resize បន្តមកចេញ resize ហើយបងប្អូនយកពាក្យ pixel ហើយបន្តមកទៀតបងប្អូនដោះ maintenance aspect radio បងប្អូនដោះនេះមួយមកត្រង់ចំណុចនេះបងប្អូនវាយ1500មកដល់កន្លែង vertical នេះបងប្អូនវាយ1000បាទបន្តមកទៀតយើងចុចពាក្យ OK និយាយតញ្ញបានរបស់យើងគឺវាធំបែបនេះបាទហើយយើងចុចពាក្យ control S មកគឺវា save តែម្ដងយើងចាញ់ទៅវិញបន្តមកទៀតយើងទៅ select នៅលើអត្តសញ្ញាណប័ណ្ណរបស់យើងដែលយើងបាន upload នេះណាបាទយើងបានកែវិញអញ្ចឹងមកឆ្វេងមកដល់បើ click លើវាមកឃើញទេបងប្អូនបាទគឺវាត្រូវតែម្ដងជាមួយនឹងអត្តសញ្ញាណប័ណ្ណបានបន្តមកទៀតបងប្អូនអាច upload ទៅបាទយើង upload វាមកបាទ submit យើង submit ចឹងទៅបងប្អូនសុំចាំតិចទៅ internet វារៀង slow តិចបាទអញ្ចឹងដល់ right ហ្នឹងសូមបញ្ជាក់បន្តិចបងប្អូនដាក់អត្តចញ្ញាណប័ណ្ណទៅបែបដូចឲ្យត្រូវជាមួយនៅ Facebook បាទអានេះគាត់តែជាឧទាហរណ៍សម្រាប់បងប្អូនមើលទេបាទអញ្ចឹងគឺវាឲ្យយើងចាំជាមួយនឹងគេទទួលស្គាល់នឹងរយៈពេល48ម៉ោងបើសិនជាអូខេគេនឹង alert ឲ្យយើងបាទអញ្ចឹងយើងចុចពាក្យ finish បាទនេះគឺថាគេកំពុងតែ review ពីព័ត៌មានរបស់យើងបាទនេះប៉ុន្តែឥឡូវខ្ញុំចូលទៅបញ្ជាក់ម្ដងទៀតបាទខ្ញុំចូលមកកាន់ Facebook របស់យើងបន្តមកទៀតយើងចូលទៅកាន់ឲ្យយើងទៅដូរព័ត៌មានថាម៉េចដូរឲ្យដូរជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាបាទបើសិនជាខអត្តញ្ញាណប័ណ្ណគឺយើង apply ទៅគឺវាអត់ជាប់ទេមិញនេះគឺខ្ញុំដាក់អត្តញ្ញាណប័ណ្ណហើយឈ្មោះគឺវាអត់ដូចគ្នាទេគឺវាខុសគ្នាអញ្ចឹងណាប៉ុន្តែនេះគ្រាន់តែជាការឧទាហរណ៍សម្រាប់បងប្អូន ចង់ធ្វើទេបាទអញ្ចឹងណាបាទអញ្ចឹងយើងដូរអត្តសញ្ញាណប័ណ្ណហើយនឹង account Facebook របស់យើងឲ្យដូរជាមួយនឹងអត្តសញ្ញាណប័ណ្ណឲ្យដូចតែម្ដងបាទសម្រាប់អាឈ្មោះគឺយើងយកជាភាសាអង់គ្លេសចំពោះអក្សរខ្មែរគឺអាចនៅខាងខាងក្រុមហ៊ុនគេអត់ឲ្យអញ្ចឹងណាបាទយើងយកអង់គ្លេសទៅយើងស្រួលជាងបន្តមកទៀតយើងចូលទៅកែ contact info នេះមកហើយយើងកែមកឈ្មោះភេទអាយុឆ្នាំអីយ៉ាង តែថាធ្វើយ៉ាងម៉េចឲ្យដូចជាមួយនឹងអតញ្ញាណបានតែម្ដងបាទបើសិនជាខុសតាជាតិបានគឺវាអត់ឲ្យទេហើយបងប្អូនមានឆ្ងល់អត់ហេតុអីបានខ្ញុំចែករំលែកវីដេអូនេះពីព្រោះអីអញ្ចេះបើសិនជាយើងយក account មួយ នេះជាផ្លូវការយើងប្រើជាប្រចាំថ្ងៃបាទគឺយើងដាច់ខាតត្រូវតែបញ្ជាក់ជាមួយនឹងអតញ្ញាណបានពីព្រោះអីយើងការពារថ្ងៃណាមួយខាងក្រុមហ៊ុន គេបិទ account យើង ដោយអត់ដឹងពីមូលហេតុអីណាមួយគេជាប់ lock អីចឹងណាបាទដល់ពេលគេជាប់ lock អីចឹងទៅ គឺយើងអត់អាចធ្វើឲ្យបានទេប៉ុន្តែបើសិនជាដាក់ព័ត៌មានអីត្រឹមត្រូវទៅគឺយើងងាយស្រួលក្នុងការ recover account របស់យើងនឹងមកវិញបានអញ្ចឹងណាអញ្ចឹងហើយបានខ្ញុំចែករំលែកវីដេអូនេះទៅកាន់បងប្អូនអ្នកដែលគាត់អត់ទាន់ដឹងបាទសម្រាប់អ្នកដែលគាត់ដឹងហើយក៏គាត់អាចអមរំលងវីដេអូនេះទៅក៏បានដែរបាទអីទេបាទខ្ញុំចែករំលែកសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងថ្មីថ្មីអីចឹងណាបាទនេះគ្រាន់តែជាចំណេះដឹងអីបន្តិចបន្តួចបាទសម្រាប់បងប្អូនបាទ អញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងទេប៉ុន្តែទីចុងក្រោយខ្ញុំអាចនាំបងប្អូនទៅមើលព័ត៌មានដែលខ្ញុំបាន confirm ជាមួយនឹងអត្តញ្ញាណប័ណ្ណហើយស្រេចបាទអញ្ចឹងខ្ញុំចូលមក account របស់ខ្ញុំនេះបាទនេះគឺជា account របស់ខ្ញុំដែល verify ជាមួយនឹងអត្តញ្ញាណប័ណ្ណរួចរាល់បាទអញ្ចឹងយើងចុចពាក្យ setting បន្តមកទៀតយើងចុចពាក្យ setting មួយទៀតបាទអានេះ account ផ្សេងមួយទៀតដែលខ្ញុំបានបញ្ជាក់ហើយបាទគឺវាចាញ់មិនវិញយើងចូលពាក្យ account setting បាទសូមចាំបន្តិចយកពាក្យ account setting យើងចុចពាក្យ view នេះមកឃើញទេបងប្អូនបើសិនជាវាអូខេបើសិនជាខាង common អូខេគេ approve គេទទួលស្គាល់របស់យើងគឺវា load សញ្ញាពណ៌គ្រីសចេះតែម្ដងបាទគឺវាគេថាផ្លូវ Facebook របស់យើងពិតជាត្រឹមត្រូវមែនតើត្រឹមត្រូវជាមួយអត្តសញ្ញាណប័ណ្ណអីចឹងណា បាទគឺវាគេ confirm ជាមួយនឹងប្រទេសរបស់យើងចេះបាទដោយ Facebook មួយនេះគឺគេអត់ទទួលអត់តន់ទទួលស្គាល់ទេបាទអញ្ចឹងណាដែលយើងទៅអាប់ឡូតផុសទៅបាទនេះខ្ញុំចូលមើលម្ដងទៀតមកបាទនេះបើសិនជាវាអូបើសិនជាគេអូខេគឺលោតពណ៌ខៀវពណ៌ខៀវអញ្ចឹងបាទនេះបាទពណ៌ខៀវអញ្ចឹងតែម្ដងបាទ អញ្ចឹងសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនដែលអត់ទាន់បានបច្ចេកជាមួយនឹងអតសញ្ញាប័ណ្ណទៅខាងខាងក្រុមហ៊ុន Facebook បាទអញ្ចឹងបងប្អូនអាចធ្វើទាំងអស់គ្នាហើយបើសិនជាអត់យល់ត្រង់ណាអីទេអាច comment នៅខាងក្រោមឬក៏ឆ្កល់អីអាចឆាតមកផ្ទាល់ក៏បានដែរបាទខ្ញុំនឹងចែករំលែកជូនបាទសម្រាប់បងប្អូនដែលចង់បច្ចេកអត្តសញ្ញាប័ណ្ណជាមួយនឹង Facebook ឲ្យត្រូវដើម្បីយើងជៀសវាង ការបាត់បង់ account របស់យើងបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ